នេះថ្ងៃយើងធូបកំណើតនឹងជាថ្ងៃដែលត្រូវនឹកឪពុកម្ដាយនឹងឯងព្រមថ្ងៃនឹងមានមេត្តាខ្លះក៏បានបាត់បង់ជីវិតដោយឆ្លងទលេអត់រួចនឹងឯងទោះជាឆ្លងរួចក៏មានសេចក្តីទុកលំបាកច្រើន រួចទៅក៏បង្ហូរនៅទឹកចិត្តព្រមវិហារធម៌មករកកូនចឹងបានពេលវេលាខួបកំណើតមិនមែនជាពេលវេលាដែលយើងសបាយរីករាយទៅអត្ថប្រយោជន៍ទេ យើងធ្វើបន់អញ្ចឹងហើយគោរពជូនបន់នឹងឯងដល់អ្នកមានគុណរបស់យើងទាំងអ្នកដែលនៅរស់ទាំងអ្នកដែលចែកឋានទៅម្ដាយឥឡូវនៅរស់ ប៉ុន្តែហើយពុកចែកឋានទៅអាហ្នឹងគឺខូបកំណើតយើងហ្នឹងត្រូវនឹករលឹកដល់អ្នកមានគុណនឹងឯងចឹងព្រោះកំណើតរបស់យើងវាត្រូវតេតួងនឹងមេត្តាបិតាហើយហើយបានសំរុំជាមួយនឹងពិធីបន់នេះខ្ញុំកណ្ដានឹករលឹកដល់បារមីធัวរបស់ព្រះបរមពុរិស័ទដែលព្រះអង្គទ្រង់បានបំពេញរហូតបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ត្រឹមតែរៀបរាប់ត្រួសត្រួសខ្លីៗដើម្បីឲ្យឃើញពីបារមីធัวជាបន្តបន្តទៅនឹងជាជាជំនួយឧបការៈដល់បារមីធัวដតីដតីទៅណាហើយជាគុណធัวដែលគួរដល់ការគោរពកោតក្រែង ដែលមាននៅ ក្នុងពុទ្ធបរិស័ទយើងព្រឹកទៅ ដើម្បីបានដល់ត្រើយគឺព្រះនិព្វាន បានរួចផុតចាកទុកព្រោះក្នុងលោកយើងនឹងទោះជាសពអីមិនដេចម្ដាយើងមិនអាចប្រកាសទៅជាយកមកជាទីពឹងអីបានទេយើងនឹងភ័យអំពីការវិនិច្ឆ័យបាត់បង់ ទៅនៅសេចក្តីសុខផ្សេងផ្សេងហ្នឹងហើយលំបាកក្នុងការគ្រប់គ្រងហួងហែងហើយទីបំផុតគឺមកអំពីមានបញ្ញខណ្ឌកើតមកនឹងឯង ដែលយើងគ្រប់គ្រងបញ្ញខណ្ឌនឹងប្រកាន់ថាជាខ្លួនយើង ទៅ បានជាត្រូវលំបាកទៅ ក្នុងគ្រប់រឿងផ្សេងផ្សេងប៉ុណ្ណាដូច្នេះដល់ទៅព្រះនិព្វានអត់មានបញ្ញខណ្ឌអត់មានលំបាកអីដើម្បីចិញ្ចឹមបីបាច់មើលថែប្រកាយប្រកាន់អត្តភាពនឹងទេយើងគិតថាកើតមកយ៉ាងម៉េចអាម៉ាបានសុបាយដែរអានឹងមកអំពីយើងមានទុកទេ បានយើងទទួល សេចក្តីសុបាយនឹងមកជាទីស្រឡាញ់មកជាទីពេញចិត្តមកជាការត្រេកអរហ្នឹងបើកុំតែមានទុកក៏យើងអត់ចាំបាច់ទទួលអ្វីក្នុងโลกនេះដែរតែដូចជាថាមកពីយើងឃ្លានហ្នឹងបានយើងទទួលទៅវាឆ្ងាញ់ហ្នឹងហើយអាហ្នឹងវាដូចគ្នាអញ្ចឹងចឹងបើអត់មានការស្រេកឃ្លានអីទេ ទាហរណ៍ដូចព្រំអីចឹងដែលមិនមានកបលឹងការាហាអីចឹងព្រំមិនដែរមានមកចង់ខ្សែផ្សោយអីបើអត់ឃ្លានអត់ចាំបាច់ត្រូវការអាហារបរិភោគហ្នឹងណាអានឹងគ្រាន់តែលើកឧទាហរណ៍ដើម្បីឃើញថារឿងដែលយើងត្រេកអររហូតដល់តែយើងអត់បានស្រាវជ្រាវថាមិនបានចាំត្រេកអរជាមួយរបស់ក្នុងលោកនឹងឯងដល់តែយើងបាន ជួបពធទៅយើងស្រាវជ្រាវទៅថាមកពីមានសេចក្តីទុកកើតមក ដល់តែមានទឹកដីຕົកទៅ យើងអត់បាន ស្ដាប់ធัวរបស់ព្រះពុទ្ធព្រះអង្គនេះដែរយើងដឹងតែថាតាមតាមគ្នារស់របស់ក្នុងលោកនឹងចឹងទៅ ដើម្បី ដោះស្រាយសេចក្តីទុកនឹងហើយហេតុដែលនាំឲ្យមានទុកនឹង តតមកទៀតគ្រប់ជាតិជាអណែកមិនតិចអីមិនដឹងទីបំផុតខាងដើមពីត្រឹមណារហូតមកដល់សពថ្ងៃ ចឹងឥឡូវយើងមានពធัวព្រះអង្គសម្ដែងថាហេតុដែលនាំឲ្យមានទុកនឹងគឺអវិជ្ជាតណ្ហាបាទាននឹងជាអំលងសមុទ្រវត្តសង្សារត្រូវអាស្រ័យការបំពេញឧបនិស្ស័យបំបារមីនឹងដើម្បីឆ្លងឲ្យបានដល់ត្រើយនេះឯងចឹងគឺពុទ្ធបរិស័ទយើងនឹងមានគុណធម៌នឹងឯងជាអារម្មណាធិបតីអារម្មណ៍ដ៏ជាទីគោរពអារម្មណ៍ធំសម្រាប់ជីវិតរបស់យើងនឹងហ្នឹងឯងដល់ទៅ បានឆ្លងរួចទៅពោលគឺការលះបង់អវិជ្ជាតណ្ហាបាទានកម្មទៅក៏អត់មានបដិសន្ធិអត់មានជាតិភពកំណើតអីឲ្យຕົកឲ្យលំបាកក៏អត់មានអឡោះអាល័យអត់មានថាត្រូវការអ្វីអ្វីពីក្នុងលោកនេះនោះទេ ពីព្រោះយើងយើងចាំថា ត្រូវការអ្វីអ្វីក្នុងលោកដោយសារមាន កំណើតមាន ជាតិនេះទេ ប៉ុណ្ណាដូច្នេះយើងធ្វើបន់ខួបកំណើតនឹងដើម្បីបំពេញបន់បារមីឲ្យរួចផុតអំពីជាតិកំណើតក្តីទុកក្នុងវដ្តសង្សារនឹងឯងដែលជាទិសដៅនៃពុទ្ធបរិស័ទយើងបាសកបាសិកានឹងគឺជាកិច្ចមួយដែលយើងត្រូវ បានជ្រាបយល់ក្នុងពិធីបន់ខួបកំណើតចម្រើនបជនតេខិណានុបទាននឹងគឺយើងមានកុសលធម៌ជាទីគោរពក៏ណាយើង ត្រេកអរបនកសលរវាងគ្នានឹងគ្នាណានឹងឯងយើងយើងមើលឲ្យឃើញធំទលំទលាយថាអ្នកទៀនទៅភាវនានៅក្នុងអ្នកដែលអង្គុយចិត្តយើងនឹងក៏ពិតមែនណាក៏ប៉ុន្តែទៀនសិលភាវនានឹងបានអភិសេកឲ្យព្រះអង្គបានជាពុទ្ធណាគណៈមិនធម្មតាទេចឹងគ្រាន់តែថា បដិស្ថាននៅក្នុងជីវិតរបស់យើងវាមានបណ្ណាបណ្ណាលមុំលមុំជាសាវករបស់ព្រះពុទ្ធទៅប៉ុន្តែដល់ទៅទៀនសិលនៃកមៈបញ្ញាវិរិយៈនឹងឯងធំដុំទៅធ្វើឲ្យព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធដែលយើងគួរដល់ការគោរពណា នឹងឯងយើងមើលចឹងទៅហើយយើងជាពុទ្ធបរិស័ទនេះមានបត្រៃសរណគមដល់ព្រះពុទ្ធទូលសង្ឃជាទីពឹងជារលឹកបុណ្យកុសលរបស់យើងគឺសុទ្ធតែជាមរតករបស់ព្រះអង្គទាំងព្រោះយើងបំពេញបុណ្យកុសលអីអីយើងតែងតែទទួលនៅសេចក្តីជ្រះថ្លា នៅ ក្នុងបរតនត្រ័យនឹងឯងចឹងគឺដីជ្រះថ្លាក្នុងបរតនត្រ័យនឹងជាឧបការៈញ៉ាំងមហាកុសលនឹងឯង ឲ្យជាបាតនៃលោកកតរៈធัวទៅបានហើយយើងបនកសលក្រៅពុទ្ធសាសនាអានឹងអត់ជាបាតនៃលោកកតរៈធัวទៅបានទេតោះតែបនកសលហ្នឹងដល់ដល់នៅបត្រៃសរណគមហ្នឹងឯងបានជាឧបនិស្ស័យដើម្បីដល់នៅលោកកតរៈធัวរួចផុតចាក់ទុកទាំងពួងអានឹងគឺជាបឋមហ្នឹង ដើម្បីពុទ្ធបរិស័ទ ទាំងអស់បានជ្រាបថារឿងដែលយើងត្រូវការ ប្រាថ្នាអ្វីៗក្នុងលោកហ្នឹងណាយើងសប្បាយក៏ពិតមែនហើយប៉ុន្តែគ្រាន់តែថាឲ្យយើងបានជ្រាបថាបើយើងអត់មានសេចក្តីទុកទេក៏អត់មានការសប្បាយនឹងដែរគណាយើង សបាយផ្លេចទុកអត់បានទេมันរួចផុតចាកទុកទេពីព្រោះអាសបាយហ្នឹងវាប្រកបដោយអវិជ្ជាតណ្ហាបាទានកម្មវានាំឲ្យមានអត្តភាពមានសេចក្តីទុកទៀតជាតិហ្នឹងវាមានអត្តភាពជាមនុស្សប៉ុន្តែបើនៅលើកម្មជាបច្ច័យយើងមិនអាចចាត់ចែងថាឲ្យកើតទៅជាមនុស្សរហូតឬទេវតាអីទៅទេវានៅលើកម្មជាបច្ច័យនឹងឯងដោយកម្មវាមានការរៀបចំទៅតាមកម្លាំងកម្មនឹងមាន បាយភូមិក៏មានដែរដែលនៅជាបឋិជននឹងជាភារៈធ្ងន់ក្នុងបដិសន្ធិនឹង ប៉ុន្តែសេចក្តីសំខាន់គឺថាផ្ដោតឲ្យឃើញថារឿងដែលយើងសបាយសបាយហ្នឹងគឺកុំឲ្យយើងចិត្តទៅជាប់ជំពាក់នឹងសបាយហ្នឹងហើយឬសូរព្រះនិព្វានអីអត់ចូលចិត្តអត់ជ្រះថ្លាអត់ចង់អីដោយសារព្រះនិព្វានអត់មានបញ្ញខណ្ឌអត់មានជាតិអីហ្នឹងគឺមកពីយើង នៅជាប់ជំពាក់នឹងការសបាយជាមួយនឹងអ្វីអ្វីក្នុងโลกហ្នឹងអញ្ចឹងបានជាគិតថាសបាយមកពីអីថាមកអំពីមានសេចក្តីទុក្ខ នឹងឯងគឺការដែលយើងមានជាតិកំណើតកើតមកហ្នឹងវាត្រូវមានសេចក្តីទុក្ខដល់ទៅយើងបាននៅរបស់ជាទីពេញចិត្តទៅក៏យើងសប្បាយទៅតាមដែលយើង មានសេចក្តីទុកហ្នឹងដោះស្រាយសេចក្តីទុកតោមនោះក្នុងចិត្តរបស់យើងទៅយើងក៏ត្រេកអររីករាយទៅចឹងទេទាំងហ្នឹងឯងបើកុំតែមានសេចក្តីស្រេកឃ្លានធ្វើម៉េចយើងចាំបាច់រកអាហារបរិភោគធ្វើអីមានចាំបាច់ត្រូវការមានចាំបាច់ប្រាថ្នាអី ហើយបើអត់មានរូបកាយនឹងមកទេយើងចាំបាច់ត្រូវការផ្ទះសម្បែងទីកន្លែងធ្វើអីចាំបាច់សម្លៀកបំពាក់ធ្វើអីអត់ឈឺទេចាំបាច់ថ្នាំកែរោគធ្វើអីមានយើងគិតថាទៅរੋសម្រាប់សម្រានពេទ្យអីសបាយរីករាយអីបើតើយើងឈឺបានទៅរੋពេទ្យហ្នឹងដល់ទៅ បានពេទ្យមើលថាជាទៅយើងអទៅយើងសុបាយទៅចុះបើអត់មានឈឺទេចាំបាច់យើងរកពេទ្យចាំបាច់អចាំបាច់សុបាយអីដូច្នេះវាមានបញ្ហាកើតឡើងជាមុនដោយមានសេចក្តីទុកបានជាត្រូវ ដោះស្រាយសេចក្តីទុកហ្នឹងដូចជាមានអាគារធំខ្ពស់មាន ស្ពានច្រើនជាន់នៅស្រុកអាមេរិកកាំងបារាំងកាណាដាស្អាតអីអីទាំងអស់ហ្នឹងសិតតែដើម្បីដោះស្រាយសេចក្តីទុក្ខរបស់មនុស្សតើ ព្រោះមនុស្សត្រូវការបរិភោគត្រូវការទៅធ្វើការងារម្ល៉េះហើយត្រូវការផ្លូវទៅត្រូវការយានយន្តអីអីចឹងទៅម្ល៉េះហើយរៀបចំទៅវាសនំសំចិត្តទៅក៏សบายរីករាយទៅប៉ុន្តែសិតតែមានប្រភពមកពីមានសេចក្តីទុកដែលត្រូវដោះស្រាយទាំងអស់ គឺការរៀបចំអ្វីៗក្នុងជីវិតហ្នឹងគឺដើម្បីដោះស្រាយសេចក្តីទុក្ខហ្នឹងវាគ្រាន់តែថាការដោះស្រាយរបស់មនុស្សយើងនេះมันអាចរួចផុតពីសេចក្តីទុក្ខហ្នឹងមកពីដោះស្រាយវាជាប់ទៅដោយសេចក្តីសប្បាយអញ្ចឹងវាចូលនៅក្នុងតណ្ហាជាទុក្ខសមុទយៈបានជាពុទ្ធត្រាស់ដឹងមកព្រះអង្គសម្ដែងប្រាប់ពីឧបាយនៃការដោះស្រាយពីសេចក្តីទុក្ខហ្នឹងគឺតលតែលះបង់ហេតុនៃជាតិកំណើតហ្នឹងទៅ នឹងឯងអញ្ចឹងយើងអត់ចាំបាច់ពឹងពាក់ត្រូវការប្រាថ្នាអ្វីអ្វីដែលជាសេចក្តីសុខសប្បាយរបស់បច្ច័យ4សម្បត្តិក្នុងโลกនឹងទៅទៀតទេព្រោះវាអត់មានបញ្ញខណ្ឌហើយវាមានទៀមទាអីនឹងឯងយើងគិតមើលថាយើងកើតមកជាមនុស្ស អញ្ចឹងយើងមានត្រូវការចំណីអាហាររបៀបសัตว์អីណាផ្សេងផ្សេងអីណាហើយដល់ទៅយើងត្រេកអរនឹងសម្បត្តិរបស់មនុស្សហារបស់មនុស្សតែទេវតាគេមិនត្រេកអរទេគេឆ្អេះគេឆ្អាបគេស្អុយគេខ្ពើមអញ្ចឹងទៅនឹងឯងយើងទៅជាទេវតាក៏ដូចទៅគ្នាហ្នឹងមិនមិនមិនត្រូវការអាហារបរិភោគអ្វីអ្វីប្រើប្រាស់របស់មនុស្សទេ ណាអាហ្នឹងគឺលើកបញ្ជាក់ឲ្យឃើញថាវាមិនមែនចាំបាច់ត្រូវតែយើងត្រេកអររីករាយណាដោយសារថាជាតិជាមនុស្សយើងវាប្រពន្ធនឹងទៅហើយក៏យើងត្រេកអររីករាយទៅប៉ុន្តែមិនក៏ទេវតាគេមិនត្រេកអររីករាយជាមួយនឹងរបស់មនុស្សមកពីគេអត់មានណាសេចក្តីទុក្ខសេចក្តីលំបាកបែបមនុស្សយើងហ្នឹងគេមានសេចក្តីសុខរបស់គេគេមានរបស់ជាទឹកជាទឹកអញ្ចឹងទៅវាសុបាយត្រេកអរក្នុងនន្ទនៈវ័នអុតឈានឋានតៅបតឹងអីអីសុបាយរីករាយក្រៃលែងជាងសម្បត្តិរបស់ស្ដេចចក្រឋានមនុស្សទៅទៀត ប៉ុន្តែថាអសបាយរបស់ទេវតាហ្នឹងពិតជាសបាយមែនណាសបាយណាស់មិនក៏ព្រមមិនសបាយទៅមកពីព្រំគេអត់មានអាការស្រេកឃ្លានកាមគុណរបស់ទេវតានឹងដល់អញ្ចឹងគឺគេអត់ត្រូវការគេអត់ត្រេកឃ្លានទេគេអត់ត្រេកអរទេគេត្រេកអរនៅតែក្នុងបេតិឈានណោះនៅ ក្នុងសេចក្តីស្ងប់ក្នុងចិត្តណោះនឹងអញ្ចឹងទៅ នឹងឯងហើយរហូតដល់ទៅព្រះនិព្វានអត់មានត្រេកអរជាមួយគ្នានឹងសម្បត្តិរបស់ព្រំត្រេកអរជាមួយសម្បត្តិទេវតាសម្បត្តិមនុស្សអីទេព្រោះព្រះនិព្វានមិនមានសេចក្តីទុក្ខដែលជាបញ្ហាហើយកុំចាំបាច់ ដល់តែព្រះនិព្វានរបីតែព្រះអរហន្តដែលគង់បច្ចុប្បន្ននៅឡើយគឺព្រះអង្គអត់មានសេចក្តីត្រេកអរជាមួយនឹងសម្បត្តិក្នុងភព3នឹងទេព្រោះព្រះអង្គអត់មានតណ្ហាអត់មានត្រូវការអត់មានស្រេកឃ្លានព្រះអង្គកំណត់ដឹងហើយនេះយើងលើកមកដើម្បីឲ្យឃើញថាកុំឲ្យយើងចេះតែថានិព្វាននិព្វានអីនៅក្នុងភពជាតិកំណើតនឹងសុខសบายសឹងអីហ្នឹងឲ្យយើងកើតបញ្ញាថាសុខសบายមកពីយើងវាមានបញ្ហាហ្នឹងឯង គឺយើងវាមានសេចក្តីទុកសេចក្តីលំបាកនឹងអញ្ចឹងទៅបាន ជាយើង បាននៅអ្វីអ្វីសំគួរតាមប៉ុណ្ណឹងទៅយើងសบายត្រេកអរមើលតែយើងក្នុងសម័យលោកពួតនឹងមើលឲ្យតែបានអំបិលមកនោះអរឲ្យសบายហើយមកវាឃ្លានណាស់ហើយឥឡូវមិនក៏មិនអរមួយអំបិលទៀតទៅអានឹងវាអញ្ចឹងដូច្នេះយើងត្រូវយល់ថាណែដល់ទៅទី បំផុតព្រះអរហន្តដែលប្រះចាកតណ្ហាអត់មានត្រូវការសម្បត្តិក្នុងភពទេហើយ ព្រះអង្គត្រេកអរនឹងព្រះនិព្វានទាំងតណ្ហខយៈរតោហោតិសម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធរមែងត្រេកអរនឹងព្រះនិព្វានអាហ្នឹងឲ្យយើងពិចារណាអញ្ចឹងទៅបាន យើងមានសេចក្តីជ្រះថ្លាថាព្រះនិព្វានដែលជាបរមសុខនឹងពិតមែនហើយពីព្រោះអត់មានសេចក្តីទុក្ខសពព្រោះមិនមានសេចក្តីទុកនឹងទៅតែមកនឹងឯងចឹងហើយនៅក្នុងបារមីដូចទានបារមីអីអីហ្នឹងតេតួងនឹងសិលទាំង នឹងឯងព្រះអង្គសម្ដែងសីលបារមីបន្តបន្តមកនេះមកពីសិលនឹងឧបការៈដល់ទាននឹងចាស់បនមានសិលគឺធ្វើឲ្យទាននឹងឯងមានផលច្រើន មានអានិសង្សច្រើនព្រោះសិលនឹងជាឧបការៈទៅសំបីអបិចាយណៈគោរពមេត្តាបិតាធ្វើកិច្ចការងារសពគ្រប់សិលឧបការៈទៅទាំងអស់ទាំងនៅក្នុងតេតិណាវិសុទ្ធិគឺតេតួងទៅនឹងសិលរបស់ម្ចាស់ទានតេតួងទៅនឹងសិលរបស់បរិគាអកៈប្រសងនឹង គឺបព្វជិតអ្នកមានសិលនឹងសង្គ្រោះទាំងអ្នករស់ទាំងអ្នកស្លាប់អីអីនឹងបានទៅទាំងអស់តាមរយៈតេកិណានុប្រទានតាមរយៈនៃញាត ដែលត្រេកអរនិង ប្រភ្នោះរបស់ព្រះគុណម្ចាស់ដែលនឹងអាចរួចពីទូទីទុកទីទៀបគឺដោយអំណាចនៃសេចក្តីត្រេកអរនឹងមិនទៅកាន់អបាយភូមិអស់សែនកាប់នឹងក្នុងអាកង្ខយសោតអដ្ឋអថាបញ្យលបន្ថែមទៀត ក្នុងបៃដកលេខ20ហ្នឹងទាំងពីរបបជិតអ្នកមានសិលហ្នឹងសង្គ្រោះមនុស្សទេវតាដោយសេចក្តី ជ្រះថ្លា ជាមួយនឹងអ្នកមានសិលទាំងមិនម៉ាក់ល្មមទេអ្នកសូមបីយើងគ្រាន់តែធ្វើទានជាមួយនឹងអ្នកដែលដល់បត្រៃសរណគមផងគ្នានេះហ្នឹងឯងក្រហោះយើងនេះទាននឹងរាប់មិនបានប្រមាណមិនអស់ទៅហើយ ព្រោះអំណាចនៃការដល់បត្រៃសរណគមនឹងគុណធម៌នឹងក្រៃលែងជាងអ្នកបួសក្រៅពុទ្ធសាសនា ដែលបានសមាបត្តិ8លោកីអភិញា5នឹងគឺអ្នកដែលឲ្យទានបានមួយសែនកោតតែបើឲ្យទានដល់អ្នកដែលដល់បត្រៃសរណគមនេះរាប់មិនបានប្រមាណមិនអស់ហើយចាំបាច់និយាយដល់ទៅថាមានសិលហើយសិលជាអ្នកបួសទៀត ចឹងពុទ្ធបរិស័ទយើង កុំប្រមាទក្នុងកុសលទៀតយើងមានឱកាសបានពេញបុណ្យកុសល មិន ជាយឺនយូរទេ ក្នុងអត្តភាពយើង ត្រូវគ្រោះថ្នាក់យ៉ាងណា បាត់បង់ជីវិតទៅយើងខានបាន ថ្វាយបង្គំរតនត្រ័យពុទ្ធោសង្ឃខានបានសូត្រធម៌ថ្វាយបង្គំព្រះ ខានបានទន្ទិញរៀនបកាថាយើងខំរៀនទៅណាខំរៀនខំចាំខំនឹករលឹកទៅថ្វាយបង្គំមេត្តាបិតាទៅធ្វើបន់ធ្វើទានសពគ្រប់ទៅនឹងឯងកុំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយនឹងឯងហើយអញ្ចឹងគឺចំពោះសិលដែលព្រះអង្គទ្រង់សម្ដែង ដើម្បីបានជាឧបការៈដល់ការឲ្យទាននឹងយ៉ាងគឺថាយើងឲ្យយើង ប្រព្រឹត្តទៅដើម្បីជាការសង្គ្រោះទៅហើយហើយមានរឿងអីដែលយើងត្រូវទៅបៀតបៀនអ្នកដទៃបើយើងមិនបានឲ្យអីទេក៏យើងកុំតែបៀតបៀនទៅអាហ្នឹងឃើញទេបានថាមានទានហើយគួរតែមានសិលទាំងយើងបង្រៀនកូនចៅអីឲ្យចេះឲ្យទានទៅនឹងឯងអ្នកអត់អ្នកឃ្លានអីមានអីឲ្យទៅកុំកុំបង្រៀនឲ្យកូនចៅ មើលងាយមើលថោកស្អប់ពើមអ្នកអត់អ្នកឃ្លានអីឲ្យមានមេត្តាចិត្ត កូនចៅមានបុណ្យហើយបានកើតមកពុកម្ដាយមានទ្រព្យសម្បត្តិអីខ្លួនឯងរស់ស្រួលបានសិក្សារៀនសូត្រធ្វើកិច្ចការងារធំដុំមាន ប្រាក់ថ្ងៃប្រាក់ខែអីខ្លួនឯងចេះជួយអ្នកអត់អ្នកឃ្លានចឹងទៅបង្រៀនឲ្យកូននឹងឯងបានយល់ដឹងអំពីប្រយោជន៍នៅក្នុង ជីវិតហ្នឹងនឹងឯងនឹងល្អណាស់ហើយដល់ទៅពេលតូននឹងដល់ថាថាឪពុកម្ដាយបង្រៀនឲ្យទៀនដាក់បាតលោកអីអីចឹងទៅ ទោះជាថាពេលណាដែលអត់មានអីឲ្យក៏វាអត់ចេះលួចរបស់គេដែរណាកូនតូចតូចចេះលួចដែរលួចខ្មៅដៃលួចបិចលួចអីអីចឹងទៅហ្នឹងហើយ វាធ្លាប់តាំងពីតូចចឹងមកដល់ទៅឪពុកម្ដាយបង្រៀនចេះឲ្យទៀនគឺកូននឹងគឺអត់ចេះយករបស់គេទេមិនបានឲ្យអីគេកុំទៅយករបស់គេចឹងទៅណាអាហ្នឹងឯងខ្ញុំណាលើកមកដើម្បីចង់បញ្ជាក់ថារឿងទៀនត្រូវតែគូជាមួយសិលនឹងចឹងបើយើងជួយសង្គ្រោះឲ្យគេរស់រឿងអីដែលយើងត្រូវទៅសម្លាប់គេបៀតបៀនគេបើមិនបានជួយមិនបានឲ្យអីគេកុំបៀតបៀនគេទៅ អាហ្នឹងឯងមួយរឿងណាហើយម្យ៉ាងទៀនប្រព្រឹត្តទៅដើម្បីអំពើជាប្រយោជន៍សិលមិនធ្វើនៅអំពើមិនជាប្រយោជន៍គេណាជាគូនឹងគ្នាចឹងគូគុណធម៌ជាគូនៃបារមីទៀនបារមីសីលបារមីហ្នឹងហើយម្យ៉ាងទៀតមានការប្រព្រឹត្តទៅនៅក្នុងដែលថា ការដែលយើងឲ្យទៀនវាជាណែភោគសម្បត្តិទ្រព្យសម្បត្តិដល់ទៅសិលឲ្យភវៈសម្បត្តិ ហើយចុះបើយើងឲ្យទានឲ្យឲ្យ ទៅមានភោគសម្បត្តិតែយើងអត់មានភវៈសម្បត្តិតែយើងគិតទៅបរិភោគផលរបស់ទាននឹងក្នុងទីណាឧទាហរណ៍ថាផ្លត់កតិទៅកើតជាទេឆានវាវាលំបាកណាស់ព្រោះកតិវិបត្តិកតិវិបត្តិទាំងដល់អញ្ចឹងទោះជាទៀននឹងតាមទៅឲ្យ ផលដែលកម្លាំងនឹងវាខ្លាំងណាស់ធ្វើទៀនណាស់ឲ្យយ៉ាងដូចថាបានដូច សត្វសំណក់អីចឹងទៅដែលគេស្រឡាញ់ដីបាច់ថែរសាងូតទឹកឲ្យដោះធ្មេញឲ្យឲ្យដេកលើពូកជីកឡានអីចឹងទៅចំណីអាហារឆ្ងាញ់ឆ្ងាញ់អីអីចឹងវាបានតែប៉ុណ្ណឹងប៉ុន្តែវាអត់សមអត់សមរម្យនឹងភោគសម្បត្តិនឹងភោគសម្បត្តិវាសមរម្យនឹងភវៈសម្បត្តិភវៈសម្បត្តិសម្បត្តិគឺភពហើយភវៈសម្បត្តិនេះវាបានដោយសារសិលនឹងឯងដល់ទៅមានមានទៀនផងមានសិលផងទៀនឲ្យ ភោគសម្បត្តិឯចំណែកសិលឲ្យភវៈសម្បត្តិសុគតិភពសុគតិភពនឹងជាគតិសម្បត្តិបើកឱកាសដល់ទានឲ្យផលអានឹងវាសំរុំនឹងឯងជាពរាជាពរាជាបុត្រសិទ្ធិសិទ្ធិបុត្រស្ដេចចក្រពត្តិជាទេវរាជទេវបុត្រទេពធីតាអីអីចឹងទៅហើយមិនមែនបានសម្រេចតែសម្បត្តិលោកីទេ សម្រេចសម្បត្តិលោកកតរៈទៀតមើលដូចជា ទេវតាម៉ឺនចក្រវាលមកស្ដាប់ពធព្រះអង្គក្នុងមហាសម័យព្រះអង្គសម្ដែង នៅខាងជើង ក្រុងកបិលភ័ពក្នុងមហាវ័នគឺទេវតាសម្រេចមគ្គផលរាប់ចំនួនមិនអស់ដែរក្នុង សម្មាបរិពាជៈនិយៈសោតកលហយវិទ្យសោតអីអីហ្នឹងរីករាយជ្រះថ្លាមិនទៅកាន់បាយភូមិរងចាំសម្រាប់ព្រះអរហន្តបរិនិព្វានតែប៉ុណ្ណឹងទេដោយសារពុទ្ធទ្រង់ត្រាស់ដឹងហើយជាតិកំណើតរបស់ខ្លួនក្នុងសកតិភព វាសំរុំអញ្ចឹងណាបានយើងនឹករលឹកដល់ដល់ទៀនទៀនដែលនាំឲ្យភោគសម្បត្តិសិលនាំឲ្យភវៈសម្បត្តិរុងរឿងភ្លឺស្វាងទៅអញ្ចឹងនឹងឯងដូច្នេះគឺ នៅ ក្នុងសេចក្តីរបស់ទៀនរបស់សិលនឹងក៏សំរុំប៉ុណ្ណឹងដើម្បីថា យើងបាន ស្ដាប់ឲ្យឃើញ ថាសិលនឹងជាឧបការៈដល់ទេអញ្ចឹងទៅសង្ខេបសង្ខេប ហើយមកនេកមៈនេកមៈដែលព្រះអង្គសម្ដែងបន្តអំពីសិលជាលំដាប់ហ្នឹងមកអំពីនេកមៈហ្នឹងជាឧបការៈដល់សិលចឹងកណាជាឧបការៈដល់សិលហ្នឹងឯងសិលក៏ជាឧបការៈដល់នេកមៈហ្នឹងហើយប៉ុន្តែចាប់ផ្ដើមដំបូងគឺចង់បញ្ជាក់ពីបារមីនីមួយនីមួយបន្តបន្តមកហ្នឹងជាឧបការៈជាបច្ច័យជាបាតជាបតតឋាន ដល់បារមីខាងដើមនឹងចឹងទៅដូចសិលជាឧបការៈឲ្យយើងមានទានព្រោះថាយើងមិនបៀតបៀនសត្វហើយមានឱកាសឲ្យសត្វទាំងឡាយបានសេចក្តីសុខទៅទៀតទៅនឹងឯងដូចយើងបានកើតមកជាមនុស្សយើងមានឱកាសឲ្យទានអញ្ចឹងណានឹងឯងចិត្តល្អល្អលោកអុកញ៉ាសុខសខាលោកគុទាវអីអញ្ចឹងទៅដែលធ្លាប់ប្រតិបត្តិមកយើង ដឹងយើងស្គាល់ហើយនឹងបើយើងអត់បានកើតមកជាមនុស្សផង យើងបានអីឲ្យទេអំកើតមកជាមនុស្សហើយរួចទ្រព្យសម្បត្តិគ្មានបរិភោគតែខ្លួនឯងមិនគ្រប់គ្រាន់ទៅធ្វើម៉េចឲ្យទៀនបាន ហើយទ្រព្យសម្បត្តិយើងមានហើយបើសិនបើវាត្រូវរត់ទទួលទៀនខាតទៅត្រូវបាត់ទៅ យើងក៏អត់បានអីឲ្យឥឡូវជាជាងមាន ហើយយើងឲ្យទៅគឺណាសបាយចិត្តទៀតយើងយល់ត្រង់ថាសបាយចិត្តនៅពេលដែលបានឲ្យទៀតនឹងយើងរស់នៅកុំឲ្យសបាយទៅកាយយើងយល់អាសបាយចិត្តនឹងផង សบายចិត្តហ្នឹងគឺត្រង់ដែលយើងបានជួយឲ្យគេបានសុខនឹងឯងសบายចិត្តហើយហ្នឹងហ្នឹងគឺជាសុភមង្គលនៃជីវិតហើយជាអនិច្ចវច្ចៈសុខទៀតនៃសុខដែលប្រសិជ្ជៈតោទៀតអញ្ចឹងគឺថាក្នុងការដែលសិលនេះជាឧបការៈឲ្យទាននឹងឯងមានផលច្រើនមានអានិសង្សច្រើនសូម្បីតែយើងឲ្យដល់កូនក្មេងអីក៏ដោយ គ្នាមិនតាន់មានសិលក៏ដោយប៉ុន្តែយើងគិតមកដល់យើងដែលជាម្ចាស់ទៀននឹងមានសិលឲ្យដល់អ្នកអត់អ្នកឃ្លានណាក៏ដោយ ក្រៃលេងណាណាចំពោះចាស់ទៀនដែលមានសិលហ្នឹងអញ្ចឹងដល់មកនៃកមៈនៃកមៈហ្នឹងឧបការៈដល់សិលបានក្នុងអត្តកថាចរិយា3ដកហ្នឹងលោកលោកឧទាហរណ៍ថាដូចជាព្រះបរមពុរិស័ទដើម្បីរក្សាឧបោសថសិល នៅនេឋានប្រជុំនេហ្នឹងព្រះភូរតតអីចាំបាយនិករាជអីអីហ្នឹងគឺថាពិបាកអ៊ូអរច្រើនដោយពួកអ្នកទាំងឡាយនាងអ្នកមានវិការអីអីហ្នឹងដល់អញ្ចឹងទៅព្រះអង្គមកឋានមនុស្សនៅឋានមនុស្សប្រព្រឹត្តនៃកម្មៈដោយសេចក្តីស្ងប់ស្ងាត់ក្នុង ព្រៃអញ្ចឹងទៅដើម្បីឧបការៈឲ្យឧបោសថសិលដែលព្រះអង្គរក្សានឹងឲ្យបានបរិសុទ្ធល្អ ដើម្បីឲ្យបានកំណើតមកជាមនុស្សព្រះអង្គផ្លត់កតិទៅក្នុងកំណើតនេះហ្នឹងណាព្រះអង្គត្រូវការត្រឡប់អត្តភាពមកជាមនុស្សដើម្បីព្រះអង្គប្រើប្រាស់អត្តភាពជាមនុស្សបំពេញបារមីឲ្យពេញមាននេកខមៈជាដើមព្រោះក្រៅពីមនុស្សមិនអាចបួសបានទេអញ្ចឹងព្រះអង្គត្រូវការកំណើតជាមនុស្សចឹងមើលមើលពុទ្ធបរិស័ទយើងបានកើតមកជាមនុស្សហើយកុំឲ្យយើងប្រើប្រាស់ចាយវាយកំណើតជាមនុស្សនឹងឯងជាខ្ជាយណាយើងចាយលុយយើងចេះត្បិតត្បៀត កុំឲ្យជាខ្ជាយប៉ុន្តែជីវិតរបស់យើង សំខាន់ជាងលុយហ្នឹងដែលយើងត្រូវប្រើប្រាស់ប្រព្រឹត្តទៅឲ្យឲ្យបានជាប្រយោជន៍កុំខ្ជិះខ្ជាយជីវិតហ្នឹងចឹងព្រោះជីវិតមានតម្លៃជាងទ្រព្យណាយើងអាចលះបង់ទ្រព្យរាប់ម៉ឺនដុល្លារក៏បានដែរដើម្បី ជាបារោគប៉ុន្តែយើងយកជីវិត រស់នៅនឹងមកធ្វើអីដែលយើងចំណាយលុយដើម្បីការរស់នេះយកមកធ្វើអីទីបំផុតនៅតែស្លាប់ដដែលហ្នឹង នឹងឯងបើតលតែយើងថាបានជានៅរស់ហើយពញាប់ពញាប់ប្រើប្រាស់ជីវិតនឹងឲ្យសម្រេចទៅ ជាទានសិលភាវនា បំពេញបារមីនេះឯងនឹងឯងអានឹងដែលយើងបានយល់ពីខ្លឹមសារនៃជីវិតអញ្ចឹងចំពោះនៃខមៈនឹងជាឧបការៈដល់សិលហើយបើនិយាយពីសិលជាបាបវិញក៏បានដែរ គឺដោយកាយដោយវាចា កាយកម្មចេកម្មបានព្រះអង្គសម្ដែងមโนកម្មព្រឹកទៅដើម្បីអប់រំចិត្តហ្នឹងណាអអ្នកភ័យឈាមិនរំលឹងចង់បានរបស់គេអព្យាបាទតោគេណាព្រឹកទៅដោយអលោភៈដោយអតោសៈចេតសិកមេត្តាព្រឹកទៅជាអតោសៈនឹងឯងមិនជាបាបបៀតបៀនដល់អ្នកណាណាឡើយទោះជាអត់ឃ្លានមានក្រអីមិនដេចម្ដា សុខទុក្ខអីតែយើងអញ្ចឹងទៅมันបានទៅបៀតបៀនអ្នកដទៃអញ្ចឹងគឺថាយើងមានមេត្តាចិត្តឲ្យអ្នកដទៃបានសេចក្តីសុខអញ្ចឹងប្រព្រឹត្តទៅដោយការអប់រំចិត្តទៅទៅក្នុងប្រកម្មដ្ឋានហើយរហូតដល់សមាធិធិចម្រើនឡើងផ្នែកខាងមโนកម្មនឹងទៀតតេតួងទៅនឹងសីលវិសុទ្ធិជាបាតនៃចិត្តវិសុទ្ធិត្រឡប់មកវិញអញ្ចឹង អញ្ចឹងជាឧបការៈអញ្ចឹងទាំងដោយនេកមៈឧបការៈឲ្យសិលបានល្អបរិសុទ្ធអញ្ចឹងទៅហើយសិលនឹងក៏ជាឧបការៈមកដល់សមថវិបស្សនាទៅវិញហ្នឹងគឺបារមីដែលប្រព្រឹត្តទៅទាំងពុទ្ធបរិស័ទយើងគឺ យើងមិនអាចនៅចិត្តនៅក្បែរតែកាមគុណនឹងពេកទេពីព្រមវានាំឲ្យយើងភ្លៀងផ្លាត់ប្រព្រឹត្តនៅបាបកម្មទោសកំហុសអីទៅដោយប្រការផ្សេងផ្សេងទាំងក៏ណាគឺយើងមានសិលមានឧបោសថសិលចឹងទៅស្ដាប់ពធัวអប់រំចិត្តទៅសេចក្តីស្ងប់រងាប់ក្នុងការស្ដាប់ធัวហ្នឹងមានប្រកម្មដ្ឋានទៀតព្រោះសង្គ្រោះចូលនៅក្នុង ចូលនៅក្នុងភាវនាមយៈប៉ុនទាំងការស្ដាប់ធัวសទ្ធម្មសវណៈហ្នឹងឯងហើយនឹងធម្មទេសនាហ្នឹងឯងដូចថ្ងៃមិញបាសិកាម្នាក់គាត់មានចៅទៅនិយាយអីអីក្បែរគាត់ហ្នឹងមិនមិនមិនចង់ថាអីឲ្យគាត់ទេប៉ុន្តែថា រំលឹកអញ្ចឹងទៅគ្រាន់តែថាចៅអីទៅទៅរៀនក៏មកកននិយាយនៅកណ្ដាលអីចឹងណានឹងឯងប៉ុន្តែនឹកឃើញថាខ្លាចលោកប៉ះពាល់ដល់សន្តាននៃចិត្តគាត់នឹងឯងប៉ុន្តែថាចឹងទៅព្រោះដើម្បីអ្នកដែលនៅជុំវិញនឹងបាន ស្រួលផងក្នុងការស្ដាប់ពធនឹងឯងក៏មិនមិនជាចង់ថាអីឲ្យគាត់ទេ អីព្រោះគាត់ខំប្រឹងប្រែងហើយគឺកូនទៅធ្វើការអីចឹងទៅ ទុកចៅគាត់មើលគាត់ចង់ស្ដាប់ធួនហើយបានជា ទៅស្ដាប់នឹងហើយទៅចោលចៅមិនត្រូវយកចៅទៅ ឯថាហ្នឹងគ្រាន់ថាអើបើមានចៅអីចឹងក៏អង្គុយក្រោយឆ្ងាយអីតិចទៅព្រោះចៅហ្នឹងវានិយាយបើនៅស្ងៀមវាមានអីនិយាយមកកអីចឹងទៅវារំខានអាហ្នឹងគ្រាន់តែចង់និយាយថា ការស្ដាប់ធัวវាយើង តាំងចិត្តស្ដាប់ដោយល្អទេគឺសំបីតែទូរស័ព្ទក៏យើងបិទចឹងទៅគឺថាយើង មិនងាយបានធ្វើសមាធិទេ ឥឡូវមានឱកាសហើយយើងមួយម៉ោងហ្នឹងមានពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិវឹកខាត់អប់រំអញ្ចឹងទៅរហូតដល់ទៅថារស់នៅ សប្ងៃសបាយសបាយនឹងបានស្ដាប់ពធហ្នឹងអញ្ចឹងទៅគេណាចិត្តហ្នឹងវាទៅជាអប់រំអញ្ចឹងបាន ងាយណាស់ហើយចឹងចិត្តហ្នឹងវាធ្លាប់តែសបាយរីករាយកំសាន្តទៅអត់បានពិចារណាអ្វីជាប្រយោជន៍អ្វីមិន ជាប្រយោជន៍អីផងទៅទេប៉ុន្តែដល់ទៅចេះអប់រំទៅគឺ ទៅជាចូលចិត្តចំណីទៅវធัวនោះជាចំណីឆ្ងាញ់ចំណីសុខស្ងប់ក្នុងជីវិតចឹងទៅ មិនបានស្ដាប់ទៅដោយសັບអសល់អីអីចឹងដល់តែបានលឺចឹងទៅពិចារណាទៅអាហ្នឹងគឺជាការវឹកហាត់អប់រំបានល្អហើយចឹងបានថាចូលទៅនៅក្នុងនៃខមៈនឹងឯងដែលយើងវាចាកកាមគុណកាមកិលេសក្នុងជីវិតរបស់យើងទាំងពីព្រមយើងត្រូវប្រយ័ត្ន4មុខណា នឹងប្រយ័ត្ន4មុខក្រព្រោះបរិភោគអាហ្នឹងមួយហ្នឹងឯងស្មោកក្រោកព្រោះយោះអាហ្នឹងមួយទាំងហើយអាហ្នឹងក្រព្រោះបរិភោគស្មោកក្រោកព្រោះយោះខូចឈ្មោះព្រោះកាមរហេមរហាមព្រោះឆ្លោះគ្នាកណាហ្នឹង4មុខទាំងណា ក្រព្រោះបរិភោគមានមានអ្នកខ្លះក្រព្រោះបរិភោគមែនទៅណា រួចតែឆ្ងាញ់រួចតែឲ្យពេញត្រូវមាត់អីអីចឹងទៅហើយអត់បានលេីលោកចំណូលចំណាយអីអីចឹងរហូតដល់ទៅថា អាការចាយវារឿងបរិភោគនឹងដល់ទៅជ័យពាក់អំណុលអីគេហេមហាមអីចឹងទៅហ្នឹងឯងហើយក៏ជាទូទៅ នៅត្រង់ដែលថារឿងបរិភោគនឹងដែរ នឹងឯងដូចថាមិនជាការដែលហឹកហៈហឺហាអីទៅក្នុងការបរិភោគអីទេប៉ុន្តែថារួចំណូលវាមិនបានអីច្រើនហើយមិនមែនមកតែមួយឯណាណាកូនផងអីផង3 4នាក់អីមកហើយម្លោះហើយរួអន្សំទុកដាក់អីបានទេរួតែសម្រាប់បរិភោគហ្នឹងបាយមួយឆ្នាំអញ្ចឹងមកចំហុយប្រហុកមួយចានទៅ បានតែប៉ុណ្ណឹងកូន4 5នាក់ជុំគ្នាទៅលោកចាន ប្រហុកមួយជាមួយគ្នាអញ្ចឹងទៅអាហ្នឹងបើថាបោភោគតែប៉ុណ្ណឹងហើយឲ្យមានឲ្យបានវាអត់ទៀតអាហ្នឹងគឺថាវាតកតងនឹងការបរិភោគរាល់ថ្ងៃហើយឈឺទៀតអីទៀតចឹងដូច្នេះបានថា យើងក៏ត្រូវប្រយ័ត្ននៅក្នុងរឿងបរិភោគប្រចាំថ្ងៃនឹងដែរចឹងគណៈព្រោះមានពាក្យមកថាចឹងក្រព្រោះបរិភោគស្មោកក្រោកព្រោះយោះ នឹងឯងនឹងឯងយើងស្ដាប់បានហើយសេចក្តីនឹងខូចឈ្មោះព្រោះកាម រហេមរហាមព្រោះឆ្លោះគ្នាប៉ុន្តែដែលល្អ4មុខផ្ទុយពីគ្នាទៅវិញល្អ4មុខហ្នឹងថាម៉េចថា បរិភោគដើម្បីរស់គឺណាប្រើយោសង្គ្រោះជនប្រើយោសង្គ្រោះជនណាកាមគុណត្រូវសង្រួមយល់ព្រមឈប់ឆ្លោះផ្ទុយពីគ្នា ហ្នឹងឯងគឺថាបរិភោគដើម្បីរស់រស់ហើយយើងបាន ប្រើប្រាស់ជីវិតនឹងធ្វើកិច្ចការងារជាប្រយោជន៍នឹងមិនមែនរស់ដើម្បីតែបរិភោគទេបរិភោគដើម្បីរស់ហើយមានឋានៈបនស័កលៀបយសអីក៏ប្រើយសសង្គ្រោះជន កាមគុណគឺដាច់ខាតត្រូវតែសង្រួមនឹងឯងត្រូវសង្រួមមិន ចេះតែបដាច់បណ្ដោយទៅបានទេអាហ្នឹងគឺមិន មិនចាំបាច់ថាអត់ទៅស្លាប់ដោយយើងអត់បាយអីណានឹងឯងត្រូវសង្រួមទៅតាមនឹងហើយងាកមកយើងប្រព្រឹត្តព្រមចរិយធម៌ទានសិលភាវនាធ្វើបំឲ្យច្រើនវិញព្រោះបានជាសម្បត្តិសេចក្តីសុខផ្លូវចិត្តរបស់ទាំងអស់ហ្នឹងទោះជាបាន ច្រើនប៉ុណ្ណាក៏ត្រូវតែលះ បង់ចោលទៅទេយើងជ្រាបស្រាប់ហើយជីវិតរបស់យើងហ្នឹងគឺមិនមែនអរិយមេអង្គ8 អ្វីអ្វីទាំងអស់ហ្នឹងរូបសម្លេងកិនរោផតពៈសម្បត្តិក្នុងโลกហ្នឹងមិនមែនមហាកុសលមិនមែនបញ្ញាអញ្ចឹងវាត្រូវខាពេលវេលាមួយឆ្នាំ10ឆ្នាំ20ឆ្នាំ30ឆ្នាំទៅទីបំផុតយើងនៅតែចោលដដែលហ្នឹងនឹងឯង20 30ឆ្នាំយើងតែត្រូវចោលទៅដដែលចោល ពេលវេលាដែលយើងត្រូវសង្រួមត្រូវអប់រំចិត្តនឹងអញ្ចឹងបានថាត្រូវត្រូវប្រព្រឹត្តដោយការសង្រួម បង្រួមកុំឲ្យយើងយកជាបឋមធាតុនៃជីវិតការសบายរីករាយជាមួយនឹងរបស់ក្នុងលោកយើងសាងរមណីយដ្ឋានក្នុងចិត្តរបស់យើងយើងចេះរស់នៅជាសុខជាមួយនឹងសេចក្តីល្អដែលយើងអាចធ្វើបានបូជនីយដ្ឋានយើងមានពុទ្ធទូប្រសងជាសរណៈជាទីរលឹកដើម្បីសេចក្តីសុខក្នុងជីវិតបងប្អូនកូនចៅណាត្រូវចេះសាងពិភពនៃសេចក្តីសុខសម្រាប់យើងរស់នៅតាមផ្លូវចិត្តព្រោះយើងមានចិត្តស្ងប់រងាប់ទៅយើងរស់នៅបានជាសុខហើយជាមួយនឹងជី វិតហ្នឹងយើងមិនចាំបាច់ទទូចទទេទៀមទាអ្វីច្រើនពីក្នុងលោកហើយក៏មិនចេះតែ តោះតែងអីជាមួយនឹងអ្នកដតីណាដែរពីព្រោះយើងមិនត្រូវការវាអត់មានរឿងតោះតែងទៅកើតទេរឿងតោះតែងសុទ្ធតែមកពីយើងត្រូវការទាំងអស់មិនបានដូចចក្តីត្រូវការគឺយើងកើតទៅជារឿងតោះតែងថាមកពីណានេះមកពីណានោះតែដល់តែយើងកាត់បន្ថយទៅ សង្រួមទៅ យើងសាងសេចក្តីសុខក្នុងចិត្តរបស់យើងវាបរិបូរគ្រប់គ្រាន់យើងអធិដ្ឋានតាំងចិត្តដើម្បីឲ្យអ្នកដតីបានសេចក្តីសុខដោយសារយើងឲ្យច្រើនច្រើនជាជាងដែលយើងនៅមានដង្ហើមរស់នៅ ហ្នឹងឯងអានឹងរៀបរាប់ពីនេកមៈដែលឧបការៈពីសិលហើយនេកមៈហ្នឹងក៏ជួយឲ្យសិលហ្នឹងបានស្អាតបានបរិសុទ្ធល្អដែរតែរយៈកាលណាប្រព្រឹត្តទៅដោយការមិនសង្រួមខ្វះនេកមៈដោយកណាគុណចាស់អញ្ចឹងគឺបានជ្រាបហើយគឺវាអាចធ្វើឲ្យសិលសៅម៉ងធ្វើឲ្យមានការត្រូវទោសត្រូវអាបត្តិអីអញ្ចឹងទៅតាកតួងទៅនឹងរឿងកាមគុណអីផ្សេងផ្សេងហ្នឹងឯងអញ្ចឹង มันអាចទាំងរក្សានៅសិក្ខាបទនឹងបានល្អបានគ្រប់គ្រាន់ទៅទៀតស្រាប់តែតេតងនឹងរឿងកាមគុណនឹងឯងចឹងបានថាកណាគុណចាស់អាចអប់រំប្រកម្មដ្ឋានបាន នៅ ក្នុងទីស្ងប់ស្ងាត់នឹងឯងហើយនៅក្នុងទីស្ងប់ស្ងាត់តែអត់មានសិលនៅ អត់បានទេភ័យខ្លាចដល់ទៅថាមានសិលគឺរសាយការភ័យខ្លាចអស់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 ចឹងបានថានេកមៈនឹងជាឧបការៈដល់សិលនឹងដែលធ្វើឲ្យគុណចាស់មានការព្រឹកព្រៀនឲ្យបានល្អទៅក្នុងសិលនឹងនឹងឯងហើយបើថាមិនប្រព្រឹត្តទៅ នៅក្នុងនេកមៈទេដូចថាសិលកម្មបានប្រមាណក៏ប៉ុណ្្នឹងដែរសិក្ខាបទនាក៏ប៉ុណ្្នឹងទៅអ៊ូអតាមគ្នាគ្នាអញ្ចឹងទៅនឹងឯងដែលស្រឡាញ់ពេញចិត្តដែលប្រព្រឹត្តដូចគ្នាអញ្ចឹងទៅប៉ុន្តែអត់មានរសារសិក្ខាបទអីបាន គ្រប់គ្រាន់ ដល់អញ្ចឹងអត់មានភ័យខ្លាចអីទេព្រោះមានគ្នាមានគ្នា អីចឹងទៅមានចាំបាច់យល់សិលជាទីអាងអីមានគ្នាមានគ្នាអីចឹងទៅវាអត់ឲ្យភ័យខ្លាចអីទេ មួយអង្គឯងម្ដងឯងបានត្រូវនឹកដល់សិលឡាដើមអង្គឯងវាមានអារម្មណ៍ដែលឲ្យភ័យខ្លាចទេអាហ្នឹងឯងដល់ទៅមានសិលជាទីរលឹកទៅវាអត់ភ័យខ្លាចអីចឹងបានត្រូវអាស្រ័យសិលឲ្យបានស្អាតបរិសុទ្ធនឹងតេតួងទៅនឹងនេកមៈប៉ុណ្ណា ហើយបន្តមកបញ្ញាទាំងបញ្ញានឹងឯងដែលបាន ជួយឲ្យ នៃកមៈព្រឹត្តទៅក្នុងសមថៈក្នុងឈានអីនឹងបាន សម្រេចដោយសារមានបញ្ញាយល់ដឹងអំពីសេចក្តីសុខស្ងប់នឹងឯងព្រោះការអប់រំចម្រើនសេចក្តីស្ងប់នឹងនៃកមៈនឹងអង្គធัวគឺឈាន ដែលដុតនៅកិលេសនឹងតលតែមាន បញ្ញា បានដឹងថាសេចក្តីស្ងប់នឹងឯងប្រសិជ្ជៈលោភៈទោសៈមោហៈអកុសលនិវរណៈអានឹងសតិសម្បជញ្ញៈ ដែលប្រព្រឹត្តទៅដើម្បីអប់រំនៅសមថៈហ្នឹងសេចក្តីស្ងប់ចិត្តហ្នឹងមិនមែនយើងគ្រាន់តែថាពុទ្ធោពុទ្ធោអរហង្គអរហង្គអីចឹងយើងអត់ដឹងពីសេចក្តីស្ងប់ហ្នឹងតើចម្រើនសេចក្តីស្ងប់យ៉ាងម៉េចបានព្រោះសមថភាវនាគឺចម្រើនសេចក្តីស្ងប់មិនមែនគ្រាន់តែចម្រើនអារម្មណ៍ឲ្យតែច្រើនទេ ចម្រើនអារម្មណ៍ច្រើនមែនប៉ុន្តែបើចិត្តអត់ស្ងប់អូហ្នឹងឯងដូច្នេះពាក្យថាចម្រើនសេចក្តីស្ងប់តើមានសតិសម្បជញ្ញៈដឹងពីចិត្តដែលស្ងប់នឹងនៅពេលដែលនឹកដល់សេចក្តីស្លាប់ដែរ នឹងអត់មានភ័យខ្លាចអត់មានអាឡោះអាល័យអីទេស្ងប់ការសង្វឹងក្នុងជីវិតស្ងប់ ការសង្វឹងក្នុងលៀបសការៈអីសពគ្រប់ទាំងអស់ឲ្យតែមានជីវិតនៅរស់ប៉ុណ្ណឹងគឺលមុំគ្រប់គ្រាន់នឹងបំពេញសេចក្តីស្ងប់រងាប់ផ្លូវចិត្តហើយអត់មានទៀមទាអីក្នុងលោកនឹងច្រើនទៅទេវាកំចាត់បងសេចក្តីសង្វឹងក្នុងជីវិតសេចក្តីសង្វឹងក្នុងលៀបយោអីចឹងទៅអាហ្នឹងគឺបានសេចក្តីស្ងប់ហ្នឹងយោនិសោមអ្នកសិការៈនឹងឯងចម្រើនសេចក្តីស្ងប់ហ្នឹងចម្រើនទៅ ចម្រើនទៅសតិសម្ សម្បជញ្ញៈគ្រប់គ្រងសេចក្តីស្ងប់នឹងបានទៅជាសមថភាវនានឹងឯងដោយសារដឹងសេចក្តីស្ងប់នឹងយើងអត់ដឹងចិត្តដែលស្ងប់ប្រអីធម្មតាយើងដឹងកម្មសិលប៉ុន្តែពេលណាដែលអត់ស្ងប់ហ៎នឹងឯងវាមិនមែនកម្មសិលហើយជាវណ្ណចិត្តសតសិលរហូតទីណាជាវណ្ណចិត្តលោភៈក៏បានទោសៈក៏បានមោហៈក៏បានកំណាញ់ក៏បានចំណែនក៏បានកើតទុកក៏បានគ្រាន់តែវាអត់ដាច់សិលតែប៉ុណ្្នឹងឯងប៉ុន្តែចិត្តវាអត់ស្ងប់ អញ្ចឹងអត់មានសីលានុសតិទេទាល់តែនឹករលឹកដល់សិក្ខាបទហើយឃើញឃើញសិលនឹងឯងគឺជាគុណធម៌ដែលគួរដល់ការរក្សាណាស់ប្រត់អីប្រត់បានតែមិនឲ្យប្រត់សិលគឺថាអោបកសោបម្រាស់នានា ជាមួយនឹងសិលនឹងឯងរហូតដល់ទៅថាត្រូវបាត់បង់ជីវិតស្រឡាញ់សិលនឹងអញ្ចឹងដោយសារឃើញអានុភាពរបស់សិលនឹងឯងដែលអាចរក្សាចិត្តនឹងឲ្យបានទៅជាចិត្តល្អទៅ ជាមនុស្សល្អហើយនឹងជាការបំពេញពោធិសម្ភារអីបានត្រាស់ទៅ ជាពុទ្ធក៏ដោយអំណាចនៃទានសិលទាំងអស់នឹងมันអាចប្រត់ប្រាស់អំពីសិលនឹងទៅបានទេហ្នឹងឯងអញ្ចឹងបានទៅជា សីលានុសតិទៅដោយបញ្ញា យល់ដឹងអំពីប្រយោជន៍របស់សិលហ្នឹង នឹងឯងការឲ្យទៀតហ្នឹងឲ្យរួចទៅក៏នាំឲ្យមានចាគានុសតិកើតទៅជាសមថៈគឺមាន បញ្ញាដឹងដឹងអំពីសេចក្តីស្ងប់រងាប់នឹងឯងបើអត់ដឹងពីសេចក្តីស្ងប់មិនអាចចម្រើនដីស្ងប់បានទេដូចយើងថាទៅរមមាសអញ្ចឹងយើងអត់ស្គាល់មាសទៅសំមាសហ្មងយើងទៅរត់ត្បូងយើងអត់ស្គាល់ត្បូងឬបានតែបែងដបមកអញ្ចឹងទៅដុំថ្មមកទៅអានឹងយ៉ាងណាមិញការដែលសន្សំសេចក្តីស្ងប់តើមានបញ្ញា ដឹងសេចក្តីស្ងប់ ប្រសិជ្ជៈរាគៈទោសៈមោហៈប្រច្ចៈនិវរណៈសភ ភាពនៃចិត្តដែលស្ងប់នឹងឯងហើយអប់រំថាធ្វើយ៉ាងម៉េចបានជាស្ងប់តតទៅទៀតយោនិសោមនសិការៈប្រព្រឹត្តទៅក្នុងអារម្មណ៍នឹងឲ្យបានត្រឹមត្រូវនឹងឯងចឹងហើយបន្តមកវិរិយៈគឺថាបញ្ញាមានវិរិយៈជាបាតជាបតតឋានប្ររពសេចក្តីព្យាយាមអប់រំរឿយរឿយចឹង អប់រំជាយាមក្នុងការសិក្សាពធូបជាយាមក្នុងការពិចារណាជាយាមក្នុងការបដិបត្តិទៅសម្រេចទៅជាបញ្ញាព្រោះបញ្ញាប្រកបដោយសេចក្តីជាយាមរួចទៅត្រឡប់មកវិញដល់ទៅពេលមានបញ្ញាពិចារណាទៅធ្វើអ្វីអ្វីដោយសេចក្តីជាយាមទៅវាត្រឹមត្រូវវាមិនខុសដោយសារបញ្ញាយល់ដឹងដល់ហេតុផលវាតេតួងនឹងកិច្ចការងារដែលយើងធ្វើនឹងមានបញ្ញាយល់ដឹងប្រយោជន៍បានប្រព្រឹត្តធ្វើទៅអត់ប្រយោជន៍ធ្វើធ្វើអី បាបកម្មពីវិរិយហើយខាតពេលវេលាទៀតអញ្ចឹងកិច្ចការងារដែលធ្វើទៅ បានលុយបានកាក់ផងបានបុណ្យកុសលផង ជួយប្រទេសជាតិប្រសាសនាឲ្យបានសេចក្តីសុខរិះសាកិច្ចការងារនឹងនឹងឯងឧទាហរណ៍ថាធ្វើគ្រូបង្រៀន ចឹងទៅមិនមែនថាបានតែប្រាក់ឯណាបើយើងតាំងចិត្តឲ្យការចេះដឹងដល់កូនដល់ចៅឲ្យបានសេចក្តីសុខមានគុណធម៌សិលធម៌ល្អអញ្ចឹងទៅអញ្ចឹងយើងមានទឹកចិត្តក្នុងកិច្ចការងារហ្នឹងព្រោះយើងមិនគិតតែប្រាក់ទេបើយើងគិតតែប្រាក់យើងអាចថាបាក់ទឹកចិត្តដោយសារតែប្រាក់តិចតួចអីចឹងទៅតែដល់តែយើងគិតដល់តែរឿងសេចក្តីល្អផងទៅយើងមិនអាចលក់ជីវិតយើងមួយថ្ងៃមួយថ្ងៃមួយខែមួយខែស្មើនឹងប្រាក់ប្រមាណ100ដុល្លារហ្នឹងទេយើងមិន ឲ្យជីវិតយើងថោកប៉ុណ្្នឹងទេប៉ុន្តែ ថាប្រាក់ក៏យើងបាន តែជីវិតយើងមួយខែមួយខែដែលអស់ទៅ នេះគឺយើងបានបំពេញសេចក្តីល្អកិច្ចការងារត្រូវតែប្រសិទ្ធៈទោហើយយើងធ្វើអ្វីៗឲ្យអ្នកដតីបានសុបាយចិត្តមានគុណភាពនឹងឯងមិនមែនចេះតែខ្លែងបន្លំគុណភាព ឲ្យមានតែបរិមាណច្រើនអ្នកបរិភោគប្រើប្រាស់ខូចសុខភាពអីទៅទេអាហ្នឹងគឺមកអំពីអីមកពីយើង មិនលក់ជីវិតរបស់យើងយើងដឹងទេពេលតែលក់ជីវិតមួយថ្ងៃអស់ទៅមួយខែអស់ទៅគឺអស់ជីវិតហ្នឹងណាយើងទៅទៀមទាជីវិតមកពីណាអស់លុយអស់កាក់យើងរស់ទូទានមកបាន វិញអស់ជីវិតយើងទៅរស់ពីណាមកអាយុជីវិតពេលវេលាយើងអត់មានដាក់ធនាគារបានទេណា អញ្ចឹងគឺថាមួយខែយើងមិនមែនលក់ជីវិតយើងនឹងដើម្បីបានប្រាក់ប៉ុណ្ណឹងមកយើងទៅជាអ្នកបំរើបាបជាខ្ញុំបំរើបាបមិនមែនលក់ជីវិតឲ្យបាបណាគឺថាជីវិតអស់ទៅប្រកាសអីបានមុខរបររទូទានប៉ុន្តែក៏យើងបានបំពេញបុណ្យមួយខែនឹងផងដែរបុណ្យនឹងគឺនៅត្រង់ណាត្រង់ការងារដែលយើងធ្វើវាប្រសិទ្ធៈទោការងារដែលយើងធ្វើដើម្បីបានប្រយោជន៍ក្តីសុខដល់អ្នកដទៃផងយើងបានលុយមែនឧទាហរណ៍ដូចគ្រូពេទ្យអញ្ចឹង គាត់ជាបានរោគបានលុយមែនប៉ុន្តែបើតាំងចិត្តឲ្យអ្នករតីបានជាគាត់ជាបានដោយល្អយកចិត្តទុកដាក់អីអីចឹងទៅមិនបោកប្រាស់មិនកេងប្រវាញ់អីអីទៅកិច្ចការងាររតីណាអានឹងឃើញហើយប្រាក់ក៏បានបនក៏បានដោយសារការតាំងមេត្តាចិត្តឧទាហរណ៍ដូចអ្នកបើករថយន្តតាក់ស៊ីម៉ូតូឌុបអីចឹងដែរគឺថាសម្រាប់សម្រាប់អីឲ្យស្រួលបួលកុំឲ្យរវល់តែ ជាប់លេងទៅគ្រឿងញៀនទៅសវឹងទៅហើយដល់ម៉ោងទៅបើកឡាន ទៅងុយទៅមួយផ្លេត គ្រោះថ្នាក់មួយឡានហ្នឹងឯងដូច្នេះបើយើងតាំងមេត្តាចិត្តប្រាក់នៅតែបានហើយយើងយកចិត្តទុកដាក់ដើម្បីឲ្យអ្នកដោយសារហ្នឹងបានសេចក្តីសុខអាហ្នឹងជាប៉ុនហ្នឹងដែលយើងតាំងចិត្តឲ្យគេបានសុខហ្នឹងប្រាក់ក៏បានប៉ុនក៏បានអានេះឯងដែលយើងយល់ពីតម្លៃនៃជីវិត កុំឲ្យយើងលក់ជីវិតរបស់យើងដើម្បីតែប្រាក់នោះអាហ្នឹងគឺបញ្ញាទាំងដែលប្រព្រឹត្តទៅក្នុងកិច្ចការងារប្រកបដោយសេចក្តីជាយាមហ្នឹងឯងអញ្ចឹងវិរិយៈឧបការៈឲ្យមានបញ្ញាតលយើងព្យាយាមស្ដាប់ធម៌សិក្សារៀនសូត្រសន្ទនាសាកឆាអីចឹងទៅបានកើតបញ្ញាដល់យើងមានបញ្ញាយើងប្រកបដោយព្យាយាមក្នុងអរិយមគ្គអង្គ8ប្រការទៀតផងកុំឲ្យព្យាយាមដូចគោដូចក្របីមើលមើល ជាយាមអូយគេប្រើគេដឹកអីអីចឹងទៅប៉ុន្តែវាមានទៅជាស្អីផុតទៅពីគោកបីហ្នឹងហ្នឹងឯងអាហ្នឹងគ្រាន់តែលើកឧទាហរណ៍ណា យើងអត់មានបញ្ញាតែយើង ប្រឹងប្រែងកិច្ចការងារអីទៅយ៉ាងណាក៏វាមិនអាចចម្រើននៅក្នុង ជីវិតបានដែរនឹងឯងបើតើតែយើងមានបញ្ញាឆ្លាតជ្រែកបញ្ញាហ្នឹងវាប្រកបទៅដោយការព្យាយាមនឹងមួយនិងសច្ចេតកៈបញ្ញាមួយវាដូចជាថា លោកអុកញ៉ាសុកសុខាអញ្ចឹងបដិសន្ធិប្រកបដោយភាពឆ្លាតនឹងមកបានជាក្នុងជីវិតនោះឆ្លាតគិតគូរក្នុងកិច្ចការងារអីចឹងទៅបានកិច្ចការងារធ្វើអញ្ចឹងទៅមិនណានាចិត្តតែមានកិច្ចការងារធ្វើទេខ្វះទាំងចំណេះដឹងខ្វះទាំងសមត្ថភាពខ្វះទាំងថវិកាអីសពគ្រប់អញ្ចឹងរឿងឆ្លាតនឹងវាមួយដោយសច្ចេតកៈបញ្ញាគឺប៉ុននៅតែប៉ុនដដែលឃើញទេប៉ុននាំឲ្យយើងបដិសន្ធិប្រកបដោយបញ្ញារួចទៅគុណមេដាបិតាទៀតបើគាត់មិនចិញ្ចឹមបីបាច់មើលថែយើងទេយើង យើងបានមកធ្វើអុកញ៉ាអីកើតហ្នឹងហើយដូច្នេះឧបការៈពីការដែលយើងព្យាយាមសិក្សារៀនសូត្រមានពិសោធន៍ក្នុងជីវិតទៀតបានកើតការចេះ ដឹងនឹងឡើងពិតមែនតែប្រព្រឹត្តទៅក្នុងផ្លូវលោកប៉ុន្តែជាឧបការៈព្រះបរមពុរិស័ទបំពេញបារមីមកព្រះអង្គប្រព្រឹត្តទៅក្នុងការសង្គ្រោះក្នុងការជួយអ្នកស្រុកអ្នកភូមិអីសពគ្រប់ទាំងអស់បានព្រះអង្គបំពេញអភិនិហាបារមីនឹងដោយបាប្រតិមេត្តាករុណានឹងចឹងឲ្យតែការងារ ប្រសិជ្ជៈទោស ចឹងគឺថាបានល្អហើយបញ្ញាជាមួយវិរិយៈហ្នឹងអើហើយវិរិយៈបន្តមកខន្តីណាសេចក្តីអត់ធន់ហ្នឹងណានាំឲ្យបានប្ររពនៅសេចក្តីជាយាមនឹងបានល្អជាយាមក្នុងការដែលយើងធ្វើកិច្ចការងារអីហ្នឹងក៏តាក់ទងនឹងសេចក្តីអត់ធន់យើងអើយក្តៅហ៎អើយជាអើយឃ្លានណាស់អើយយប់ណាស់អើយថ្ងៃហ៎ហើយអញ្ចឹងវាខ្វះការអត់ធន់ហើយឈឺអីអីចឹងទៅ ចឹងក៏វាមិនអាចសម្រេចក្តីជាយាមទៅ បានទេចឹងខន្តិនេះគឺជួយឧបការៈដល់ការបំពេញក្តីជាយាម នឹងឯងហើយបើលើករឿងរ៉ាវអីចឹងទៅពុទ្ធអង្គទ្រង់បំពេញបារមីមកនឹងគឺថារឿងរ៉ាវក៏ពិរោះទៅ ក្នុងតេសៈជាដកអីអីទាំងអស់នឹងស្រាប់ហើយខ្ញុំណាគ្រាន់តែលើក ណាឧបការៈអំពីបារមី ពីមួយមួយទៅដល់មួយនឹងគឺឃើញថា ជាគុណជាតិដែលតតគ្នាមកអញ្ចឹងហើយសេចក្តីអត់ធន់គណាខន្តិបារមីនឹងបន្តបន្តពីវិរិយៈនឹងមកណាក៏ត្រូវមានសច្ចៈនឹងឯងចឹងគណាសច្ចៈគឺមានវិជ័យសច្ចៈមានវីរតិសច្ចៈមានញាណសច្ចៈ ការប្រព្រឹត្តទៅដោយអំណាចនៃសច្ចៈនេះឯងដែលជាឧបការៈឲ្យយើងមានសេចក្តីអត់ធន់ទៅបាន ដូចជាញាណសច្ចៈអីអញ្ចឹងវាប្រព្រឹត្តទៅជាខន្តិញាណទៅណាចឹងក្នុងការដែលដែលមានញាណនឹងជាឧបការៈទៅឲ្យសម្លឹងមើលទៅក្នុងណានិច្ឆានំខមន្តិអញ្ចឹងទៅ គឺថា សម្រាប់បាន ទៅជាសេចក្តីអត់ធន់នឹង គឺសម្បយុទ្ធប្រកបជាមួយគ្នានឹងញាតនឹងទៅអញ្ចឹងគឺថាខន្តិញាតនឹងឯងគឺជាតួបញ្ញានឹងឯងចឹងបានក្តីថាអត់ធន់ក្នុងការសម្លឹងពិនិត្យយ៉ាងអញ្ចឹងគឺថាចំពោះញាណសច្ចៈនេះឯងជាឧបការៈដល់ខន្តីនឹងឯងឲ្យបាន សម្រេចដល់ទៅ អនុឡោមិកខន្តីគឺសម្រេចទៅដោយអំណាចនៃញាតនឹងគណាហើយខន្តិនេះក៏ឲ្យសម្រេច ក្នុងការបំពេញនៅញាណដែលប្រព្រឹត្តទៅជាសច្ចញាណក៏ប្រព្រឹត្តទៅដោយអំណាចនៃវជ័យសច្ចៈនៅក្នុងសច្ចៈវីរតិសច្ចៈនឹងបានសម្រេចត្រឡប់មកវិញមកឧបការៈដល់ការប្រព្រឹត្តនៅសច្ចៈនឹងឯងដែលដែលវជ័យសច្ចៈគឺយើងត្រូវនិយាយឲ្យបានពិតជាគុណតម្លៃនៃជីវិតរបស់យើងនឹងឯងហើយវីរតិសច្ចៈ សច្ចៈក្នុងការវាចានៅនៅអ្វីដែលជាកាយទុច្ចរិតវច័យទុច្ចរិតមโนទុច្ចរិតអីអីហ្នឹងវាមានវីរតិប្រព្រឹត្តទៅនឹងឯងទាំងជាវីរតិសច្ចៈប្រព្រឹត្តទៅនឹង គឺតេតួងទៅនឹងសេចក្តីអត់ធន់ក្នុងជីវិតរបស់យើងបើយើងមិនអត់ធន់ទេយើងមិនអាចរក្សាកុសលធម៌បានទេនឹងឯងដាច់ដោយនៅកុសលធម៌ដែលបានសមាទានមកព្រះមច្ចរិយធម៌អីនឹងអស់ហើយ ដូចជាទេហតកម្មបោសតអត់ធន់នឹងក្លៀនមិនបានអីចឹងទៅគឺមិនកាន់សិលបានมันអាចអត់ធន់ទៅជាមួយគ្នានឹងការដែលត្រូវប្រព្រឹត្តទៅក្នុងសិក្ខាបទផ្សេងផ្សេងទាំងអស់ហ្នឹងសិតតួងនឹងខន្តិទាំងអស់ចឹងប៉ុន្តែព្រោះវាអាចកើតលោភៈឲ្យដាច់សិលនេះវាអាចឲ្យកើតទោសៈមោហៈកើតការភ័យខ្លាចឲ្យដាច់សិលទៅបានអញ្ចឹងគឺតលតែ សេចក្តីអត់ធត់នឹងទប់ទល់ជាមួយអារម្មណ៍ដែលនាំមកនៅលោភៈទោសៈមោហៈអារម្មណ៍ដែលនាំឲ្យមានការភ័យខ្លាចនឹងត្រូវមានសេចក្តីអត់ធត់នឹងហើយត្រូវពិចារណាឃើញសេចក្តីទុកក្នុងវត្តសង្សារកុំខ្លាចកំភៃសេចក្តីទុកបន្តិចបន្តួចប៉ុណ្ណឹងយើងទទួលបានឲ្យតែយើងប្រព្រឹត្តព្រះមច្ឆរិយធម៌តែយើងបាននៅរស់ប៉ុណ្ណឹងបើគេថាយើងត្រូវស្លាប់ យើងត្រូវភ័យប៉ុណ្ណា នឹងឯងហើយដល់គេថាអាចឲ្យនៅរស់បានឲ្យតែយើងបានប្រព្រឹត្តសិលល្អនៅក្នុងពភ្នោះអានឹងយើងព្រមហើយយើងអត់ព្រមយល់ស្លាប់ទេបាននៅបួសបំពេញសិលល្អបានបន់ផងហើយបាននៅរស់តទៅទៀតមើលមើលប៉ុន្តែដល់តែយើងមិនបាន ពិចារណាមិនឃើញភ័យក្នុងវដ្តសង្សារយើងរស់នៅដោយសេចក្តីប្រមាទធ្វេសប្រហែសមិនអាចបំពេញនៅព្រមចរិយធម៌មិនអាចបំពេញនៅកុសលបានដោយព្រោះតែ ខ្លាចសេចក្តីទុកបន្តិចបន្តួចក្នុងកំណើតជាមនុស្សនឹងมันអាចអត់ធន់បាន ហើយជាប់ចម្ពាក់ចង់សបាយចង់រីករាយអីអីផ្សេងផ្សេងទៅมันអាចកាន់សិលបាននឹងឯងដោយអំណាចនៃកាមគុណនឹងជាប់ចម្ពាក់ញៀនទៅតែហ្មងចឹងញៀនក្នុងអ្វីអ្វីដែលជាគ្រឿងជាប់ចម្ពាក់ហ្នឹងគឺថាมันអាចនឹងយកសិលមកដាក់ខ្លួនបានទាំង នឹងឯងអត្តភាពនឹងចិត្តសន្តាននឹងមិនអាចទទួលសិលបានណាមួយឆ្នាំកន្លងទៅ5ឆ្នាំកន្លងទៅសង្ឃឹមថាបងប្អូនកូនចៅនឹងនឹករលឹកឃើញថាជីវិតមានតម្លៃក៏ក៏បីអរតនាសិលយកមកដាក់ខ្លួននឹងឯងតាកទួងនឹងការដែលយើងបានពិចារណាចំពោះអាយុជីវិតដែលយើងមិនអាចថារស់នៅបានរហូតអីទៅទេដូច្នេះកុំឲ្យពេលវេលាបាត់បង់ទៅតែបាត់បង់ទៅអស់ទៅយើងមិនអាចเตรียมទាត្រឡប់មកវិញ វិញដើម្បីថាពេលវេលាមកវិញខ្ញុំកម្មសិលអីអត់ទេចឹងនឹងឯងដូច្នេះគឺថាមានពេលវេលាដែលយើងនៅរស់ថ្ងៃហ្នឹងហើយស្អែកមិនស្លាប់ទេយើងបានមួយថ្ងៃទៀតចឹងទៅនឹងតេតួងសេចក្តីអត់ធន់នៅពេលដែលយើងនឹករលឹកឃើញដល់សេចក្តីទុកក្រៃលែងណាស់គ្រាន់តែយើងនៅក្នុងកំណើតជាមនុស្សពេលឈឺក៏ទុកលំបាកខ្លាំងណាស់ទៅហើយ ហើយចូលតម្រាំដល់ទៅសេចក្តីទុកក្នុងវត្តដាក់ទៀតមានតែយើងអុចប្រតិបបំភ្លឺផ្លូវដើម្បីថានឹងចេញអំពីពិភពងងឹតនឹងឯងតែទៅតាមស្នាមព្រះយគលបាទគឺបញ្ញា ដើម្បីទៅរកភាពភ្លឺស្វាងរួចផុតពីមោហៈអវិជ្ជានឹងឯងបាននៅទីពឹងមិនទៅកម្មបាយភូមិពិតប្រកបហើយនឹងទៀងទាត់តែនឹងសម្រេចព្រះរហັດបរិនិព្វាននោះអានឹងឯងជាពន្លឺភ្លឺស្វាងនៃជីវិតរបស់យើង គឺត្រូវតែអុចប្រទីបដោយខន្តីនឹងឯងអុចប្រទីបឡើង នៅសច្ចញាណនឹងគឺវិរតិសច្ចៈក្តីវិជ័យសច្ចៈក្តីរហូតដល់ទៅនិព្វានសច្ចៈនឹងឯងដែលជាព្រះនិព្វាននឹងតាកតួងទៅនឹងសច្ចៈនឹងមានអធិដ្ឋានធัวផងដែរគ្រប់កុសលធัวទាំងអស់តលតែមានការតាំងចិត្តទាំងអធិដ្ឋានធัวនឹងសំខាន់ណាស់នៅក្នុងបារមី10ហ្នឹងណា អធិដ្ឋានបារមីហ្នឹងគឺទាល់តែយើងតាំងចិត្តប្រព្រឹត្តហើយយើងអត់មានអាការតាំងចិត្តទេអត់បានទេនឹងឯងធ្វើអីទៅតាមតែចំណង់មួយផ្លេតចឹងទៅដល់ទៅពេលកិលេសកើតឡើងទៅវារំខានបាត់ហើយយើងអត់មាន ការតាំងចិត្តយើងធ្វើអីមិនបានទេដល់តែតាំងចិត្តថា ត្រូវរក្សាសិលឲ្យម៉ត់ចត់ល្អមួយថ្ងៃហើយមួយថ្ងៃទៀតមួយថ្ងៃមួយថ្ងៃទៀតសន្សំការពាររក្សាវិបត្តិអន្តរាយគ្រប់យ៉ាងកុំឲ្យខូចសិលកុំឲ្យវិនាសសិលនឹងឯងមួយថ្ងៃទៀតស្លាប់ក៏បានដែរបើថាមិនស្លាប់ទេបាន2ថ្ងៃមួយខែនឹងមិនស្លាប់ទេ បានប្រហែលខែទៀតទៅដូចគុណចាស់ព្រះអង្គខន្តិសារោអញ្ចឹងអង្គមានអាពេតពេតមើលមិនជាពេតខួរក្បាលស្វិតអីមិនចឹងទៅប៉ុន្តែប្រកួតថ្ងៃណាថ្ងៃហ្នឹងគឺថា ថ្ងៃហ្នឹងគឺកម្មសិលល្អណាបូជាប្រសាសនាស្អែកមិនរកួតទេថែមស្អែកមួយថ្ងៃទៀតគឺថាបដិញ្ញាអញ្ចឹងតលអធិដ្ឋានចិត្តអញ្ចឹងយ៉ាងអធិដ្ឋានប្រតិអញ្ចឹងបើអត់អធិដ្ឋានអត់បានទេគឺថាទៀនធ្វើសិលធ្វើដល់ទៅពេលថាអេអត់ធ្វើអត់ចឹងទៅមកពីយើងខ្វះអធិដ្ឋានគុណអញ្ចឹងគឺសំខាន់ណាស់ណាអធិដ្ឋានធម៌ហ្នឹង ហើយអធិដ្ឋានធម៌វាតេតួងនឹងការដែលយើងមានមេត្តានេះឯងមេត្តាដែលយើងតាំងចិត្តឲ្យអ្នករតីបានសេចក្តីសុខដើម្បីអ្នករតីបានសេចក្តីសុខតលតែយើងនឹងឯងបំពេញនៅសេចក្តីល្អរហូតដល់តែព្រះអង្គគិតថាតលតែបានជាពុទ្ធចឹងទៅដើម្បីជួយសត្វលោកឲ្យបានរួចផុតចាកទុក្ខព្រះអង្គមានប្រហັບតីមេត្តាករុណានឹងឯងព្រះអង្គអធិដ្ឋានដើម្បីបំពេញបារមីនឹងឯងយើងអធិដ្ឋាននៅក្នុងសេចក្តីល្អដើម្បីអីបើមិនប្រយោជន៍ដើម្បីសេចក្តីសុខ ដល់ខ្លួនយើងដល់អ្នកដទៃទាំងអស់អង្គទាំងអស់គ្នាហ្នឹងវាតើមានមេត្តាចិត្តហ្នឹងបានយើងយកចិត្តទុកដាក់នឹងកុសលធម៌ហ្នឹងឯងហើយដល់ទៅមេត្តានោះមានឧបេក្ខាឧបេក្ខាញាណដែលប្រព្រឹត្តទៅនឹងឯងតេតួងទៅនឹងការដែលសត្វលោកមានកម្មជារបស់ខ្លួននឹងឯងអញ្ចឹងទៅគឺដើម្បីជួយសត្វលោកឲ្យបានរួចផុតចាកទុក្ខ ចឹងទៅក៏អប់រំមេត្តាចិត្តដើម្បីនឹងឲ្យសត្វលោកទាំងឡាយបានវាចាកនៅអំពើបាបកម្មពីរា ចឹងគឺថាពុទ្ធបរិស័ទយើងនាំគ្នារក្សានៅប្រសាសនានឹងឯងដើម្បីជាច្បាប់មួយឲ្យបានបដិស្ថានក្នុងចិត្តសម្ដាននៃពុទ្ធបរិស័ទយើងទៅទៅជាច្បាប់ដែលអាចជួយឲ្យយើងរួចពីវត្តដាក់បាន ពីព្រោះក្នុងវត្តដាក់នឹងសត្វលោកប្រព្រឹត្តទៅតាមកម្មដែលយើងមានកម្មរបស់សត្វលោកមកជាអារម្មណ៍នៃឧបេខាអញ្ចឹងទៅក៏ជាឧបការៈដល់ទៅមេត្តាព្រោះមេត្តាក៏ជាឧបការៈដល់ឧបេខាញាណបេខានឹង ប៉ុន្តែថាបតតឋានឧបេក្ខាដែលឃើញសត្វលោកប្រព្រឹត្តទៅតាមកម្មនឹងឯងมันមានអ្វីក្រៅតែពី ការបដិស្ថានព្រះសទ្ធំនេះឯងដើម្បីព្រះសទ្ធំបាន តាំងនៅក្នុងពុទ្ធបរិស័ទទៅព្រះសទ្ធំនឹងឯងនឹងជួយឲ្យគ្រប់គ្នានឹងឯងបានរួចផុតចាកពីសេចក្តីទុក្ខទៅបាន យើងមិនអាចថាទៅជួយយ៉ាងម៉េចបានក្រៅតែពីថា ជួយបដិស្ថាន នៅព្រះសទ្ធំនឹងទេ និងសម្លុតគម្រាមកំហែងពោលស្ដី ថាអីទៅយ៉ាងម៉េចឲ្យកិលេសរត់ពីអ្នកដតីក៏អត់បានយើងស្ដីថាឲ្យកិលេសខ្លួនយើងពោលពាក្យបរោសវិជាតកោះបោះបោកអីនឹងយ៉ាងម៉េចដើម្បីបណ្ដេញកិលេសនឹងណាយើង ជេរកិលេសប្រមាថមើលងាយកិលេសឲ្យកិលេសហ្នឹងវាខ្លាចវាធុញទ្រាន់វានឿយណាយវារត់ចេញពីចិត្តយើងបានអាហ្នឹងចិត្តតែអង្គុយជេរជេរកិលេសហ្នឹងហើយលោភៈទោសៈមោហៈហ្នឹងអាក្បាលខូចអីចេញចោះអីហ្នឹងខ្មៅអីអីចឹងទៅអីចេះទៅទៅវាវាធុញទ្រាន់នឹងយើងជេរវារត់ចេញទៅយើងបានជាព្រះអរហន្តដោយសារជេរទៅវាមិនដែលមាន ប៉ុណ្ណាអញ្ចឹងគឺយើងមិនអាចថាទៅធ្វើយ៉ាងម៉េចឲ្យកិលេសចេញពីចិត្តអ្នកដតីទៅបានទេយើងធ្វើឲ្យចេញពីចិត្តយើងមិនទាំងបានផងនោះមានតែព្រះសត្យធម៌នេះឯងបរិយត្តសធម្មបដិបត្តិសធម្មនិងបដិវេតសធម្មអញ្ចឹងគឺត្រូវតែប្រព្រឹត្តទៅដើម្បីអនុគ្រោះ ឲ្យពុទ្ធសាសនាបាន តាំងនៅ ដោយយើងទំនុកបំរុងដល់ព្រះសង្ឃបច្ច័យ4នឹងឯងដល់ព្រះសង្ឃគង់នៅទៅព្រះសង្ឃបាន ថែរក្សានៅព្រះសទ្ធំនឹងជាមរតកវធัวតទៅយើងក៏សប្បាយរីករាយត្រង់ដែលថាព្រះសង្ឃបានថែរក្សាព្រះសាសនាយើងក៏បានចូលរួមក្នុងកិច្ចការថែរក្សាព្រះសាសនានឹងអញ្ចឹងទៅយើងនឹកឃើញទៅសប្បាយចិត្តការសប្បាយចិត្តនេះឯងគឺជាសេចក្តីសុខដែលជាជំរើសចុងក្រោយជាទីបំផុតសម្រាប់ពុទ្ធបរិស័ទយើងទាំងអស់គ្នានឹងឯងទាំងសូមអនុមោទ Tanzania